អឺតាមពិតទៅប្រិមិត្តលើកឡើងច្រើនតាក់ទងជាមួយនឹងក៏ដូចជាឃើញបណ្ដាញបាទ page Facebook មួយចំនួននឹងបានបង្ហោះថា Haaland នឹងកំពុងតែគៀកជាមួយនឹងការទៅកាន់បាសេឡូណាគៀកនៅក្នុងការទៅស្ដារបាសេឡូណាប៉ុន្តែ ខ្ញុំបានជម្រាបជូនប្រិមិត្តរួចរាល់បាត់អស់ទៅហើយតាក់ទងជាមួយនឹងវិបត្តិ financial របស់បាសេឡូណាមកដល់ពេលនេះបាសេឡូណានៅមិនទាន់អាចគ្រប់គ្រងជាមួយនឹងការចំណាយទៅកាន់ foreign tourist បានផងសួរថាតើ លទ្ធភាពកន្លែងណាដែលបាសេឡូណាអាចយក Erling Haaland បានខ្ញុំដឹងថាមករយៈនេះបាសេឡូណាគឺជាជាមែនតែនដើម្បីជាប់ទំនាក់ទំនងឲ្យបានខ្ពស់បំផុតជាមួយនឹង Erling Haaland ប៉ុន្តែវិបត្តិរបស់បាសេឡូណាពេលនេះគឺមិនទាន់ដោះស្រាយបានដល់ឡើយទេបាទលុយដែលកម្ចីមកជាយាមយកទៅសាងសង់ស្តាតឥឡូវនេះគឺនៅមិនទាន់បានមានលុយចូលនៅឡើយទេបាទអ្វីគ្រប់បែបយ៉ាងរងចាំដល់ បាទខែកក្កដាឆ្នាំឆ្នាំនេះ បាទខែកក្កដាខែ7បាទយើងដឹងហេតុផលហើយបើសិនជាយើងនិយាយអំពីពេលនេះថាហាក់ឡែននឹងទៅបាសេឡូណាខ្ញុំមិនដឹងថាតើបាទเพจព័ត៌មានរបស់គាត់នឹងគាត់យកព័ត៌មានពីណាមកបាទបាទនេះគឺជារឿងមួយដែលខ្ញុំឆ្ងល់ថាគាត់យកព័ត៌មានពីណាមកដែលហាក់ឡែននឹងគឺបានចរចាធៀបនឹងទៅជួយបាសេឡូណាស្រោចស្រង់បាសេឡូណា ខ្ញុំមិនបានវាយទៅបាទមិនខ្ញុំមិនបានវាយបហាទៅកាន់បាទពេកកីឡាណាមួយទេប៉ុន្តែខ្ញុំចង់ជម្រាបជូនថាព័ត៌មានខ្លះគឺមិនទាន់មានប្រសិទ្ធភាពនៅឡើយទេបាទមកដល់ពេលនេះយើងត្រូវគិតអំពីបញ្ហាលុយកាក់ financial ហិរញ្ញវត្ថុរបស់បាសេឡូណាកំពុងតែមានបញ្ហាធ្ងន់មែនតើមកដល់ពេលនេះបាសេឡូណាបើទោះជាយក Foreign Torres ទៅកាន់បាសេឡូណាបានមែនក៏បាសេឡូណានៅតែមានបញ្ហាដដែល មិនទាន់អាចប្រើការ foreign tourist បានពេញលក្ខណៈនៅឡើយទេបាទមូលហេតុអ្វីដោយសារតែតម្លៃពលកម្មបាទបាសេឡូណាធៀបនឹងចំណូលជាមួយនឹងចំណាយគឺមិនទាន់បាទស្មើគ្នានៅឡើយទេបាសេឡូណាត្រូវរកចំណូលឲ្យបានច្រើនជាងការចំណាយបាទឡាលីហ្គាកំពុងតែឃ្លាំមើលបាសេឡូណាមកដល់ពេលនេះបាសេឡូណាត្រូវកាត់បន្ថយកីឡាករជាច្រើនទៀតបាទតួយ៉ាងដូចជាសាមអែលអ៊ុំទីទីបាទ និងមានកីឡាករ2រូបទៀតដែលនឹងត្រូវចេញម្យ៉ាងទៀតប្រសិនបើបាសេឡូណា អាចបញ្ចេញ Gavi បានទៀតបាសេឡូណានឹងអាចកាន់តែមានលទ្ធភាពបានច្រើនបាទអញ្ចឹងអ្វីដែលបាសេឡូណាត្រូវធ្វើនៅពេលនេះជាពិសេសនៅក្នុងខែមករានេះប្រសិនបើបាសេឡូណា ចង់បាន Erling Haaland ទៅ បាទបាសេឡូណានៅក្នុងខែកក្កដាឆ្នាំនេះ បាទទីផ្សាររដូវកីឡាកររដូវក្តៅ គាត់ត្រូវលក់កីឡាកររបស់គាត់នៅក្នុងខែមករានេះឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានរោងចក្របាទតាមអ្វីដែលយើងបានបាទបាទខ្ញុំបានមើលនៅក្នុងបញ្ជីកីឡាករដែលត្រូវបញ្ចេញនោះមានរហូតដល់7ទៅ8រូបឯណោះខណៈពេលដែលអ៊ូស្ម៉ាន់ដេមបាឡេនេះមិនព្រមបន្តកងត្រាជាមួយនឹងបាសេឡូណានៅឡើយទេបាទអញ្ចឹងបើសិនជានៅតែបែបហ្នឹងទៀតបាសេឡូណានឹងបញ្ចូលឈ្មោះអ៊ូស្ម៉ាន់ដេមបាឡេនេះទៅក្នុងបញ្ជីលក់បាទ អញ្ចឹងអ្នកដែលកំពុងចង់បានអ៊ូស្មានដេមឡេប្រិមត្តដឹងស្រាប់ហើយគឺ Manchester United បាទមកដល់ពេលនេះគឺគេមើលឃើញដូចជាមានលក្ខខណ្ឌទៀតបាទលក្ខខណ្ឌយក Martial នេះដោះដូរជាមួយនឹងអ៊ូស្មានដេមឡេបាទបាទអញ្ចឹងយើងអត់ទាន់ដឹងថាយ៉ាងណាទេបាទយើងអត់ទាន់ដឹងថាយ៉ាងណាទេហើយបើការលើកឡើងថា Erling Haaland នឹងទៅ Barcelona សួរថា Barcelona ពេលនេះតើគាត់មានលុយមកពីណាបាទគាត់អត់មានលុយទេគាត់កំពុងតែជួបជាមួយនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ បាទអញ្ចឹងនៅពេលនេះគឺមិនទាន់អាចទៅរួចទេប្រិមិត្តកត្តាដែលអាចទៅរួចដូចខ្ញុំបានលើកឡើងជូនប្រិមិត្តអញ្ចឹងទី1បាសេឡូណាត្រូវលក់កីឡាករដែលមានតម្លៃពលកម្មខ្ពស់ខ្ពស់ចេញពីឆ្ងាយពីក្លឹបឲ្យអស់បាទនៅក្នុងខែមករានេះបាទឬក៏ទីផ្សារដូរកីឡាករក្នុងខែកក្កដាបញ្ចេញឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានទី2បាទត្រូវមានរបៀបវិរៈជាមួយនឹង sponsor ថ្មី ទី3ត្រូវមានកម្ចីពីធនាគារណាមួយដើម្បីដោះស្រាយជាមួយនឹងវិបត្តិរបស់គាត់បច្ចុប្បន្ន នោះមានន័យថាបាសេឡូណានឹងអាចធ្វើទៅរួចជាមួយនឹងការផ្ទេរ Erling Haaland មែនតម្លៃផ្ដាច់កុងតារបស់ Erling Haaland មិនច្រើនទេបាទត្រឹមតែ70លានយូរ៉ូតែប៉ុណ្ណោះបាទ70លានយូរ៉ូទេអញ្ចឹងមានន័យថាតម្លៃផ្ដាច់កុងត្រាប្រប៉ុណ្ណេះ70លាននេះក្លឹបផ្សេងផ្សេងមានលទ្ធភាពនៅក្នុងការយកបានប៉ុន្តែសម្រាប់កីឡាករផ្ទាល់ក៏ដូចជាភ្នាក់ងារកីឡាករគេចង់ឲ្យកីឡាករទៅកាន់ក្លឹបណាដែលល្បី ក្លឹបណាដែលមានមុខមានមាត់ក្លឹបណាដែលឧស្សាហ៍ឬក៏ភាកច្រើន គឺលេង UEFA Champions League ជារៀងរាល់ឆ្នាំបាទអញ្ចឹងបានខ្ញុំជម្រាបជូនប្រិមិត្តបែបហ្នឹងថាមិនដល់ពេលនេះសម្រាប់ Erling Haaland ទៅ Barcelona គឺមិនមាននោះទេ បាទអញ្ចឹងខ្ញុំប្រាប់ហេតុផលទៅកាន់ប្រិមិត្តហើយទី1គឺ Barcelona ត្រូវដោះស្រាយជាមួយនឹងបញ្ហាហិរញ្ញវត្ថុរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ខ្លួនគាត់ត្រូវមានរឿង3ដែលត្រូវធ្វើ ទី1 ក៏ត្រូវលក់កីឡាករដែលមានតម្លៃពលកម្មខ្ពស់ក៏ដូចជាកីឡាករដែលមានតម្លៃ ខ្លួនខ្ពស់ចេញដើម្បីមានថវិកានៅក្នុងក្លឹបទី2ក៏ត្រូវបាទខ្ចីលុយគេខ្ចីលុយពីធនាគារដើម្បីដោះស្រាយបញ្ហាបំណុលរបស់គាត់បច្ចុប្បន្នបាទអញ្ចឹងមួយទៀតទី3តាក់ទងជាមួយនឹងបញ្ហា sponsor គាត់ត្រូវព្យាយាមរក sponsor ណាទៀតដើម្បីឲ្យ ចំណូលរបស់គាត់មាន ការកើនឡើងបាទ មកដល់ពេលនេះផងដែរសម្រាប់រឿងរបស់ Erling Haaland នោះត្រូវបានប្រធានក្លឹបបាទប្រធានក្លឹបឬក៏ប្រធានផ្នែកកីឡារបស់ Dortmund នោះបានលើកឡើងថា Haaland នឹងមិនចាក់ចេញទៅណាទាំងអស់នៅក្នុងខែមករានេះបាទនេះខាង Dortmund គេនិយាយមកអញ្ចឹងប្រិមិត្តគាត់បានលើកឡើងថា Erling Haaland នឹងមិនចាក់ចេញពី Dortmund នៅក្នុងខែមករានេះទេប៉ុន្តែគាត់ក៏បានទទួលស្គាល់ដែរ នៅក្នុងខែកក្កដាឬក៏ទីផ្សារដោះដូរកីឡាករនៅរដូវក្តៅក្លឹបមិនអាចហាមឃាត់ហាក់ឡែនបានទេបាទនេះជាការលើកឡើងរបស់ក្លឹប Borussia Dortmund បាទទៅដល់ឥឡូវហើយបាទនិយាយមួយមួយបាទបាទហើយហេងតូដូចខ្ញុំជម្រាបជូនប្រិយមិត្តចឹងតាក់ទងជាមួយនឹងបញ្ហាចង់បានកីឡាកររបស់បាសេឡូណាពេលនេះគឺបានត្រឹមតែចង់បានទេក្នុងការយកកីឡាករណាមួយដូចជា Foreign Torres នេះ បាទដែលយកទៅពី Manchester City នេះបាទកំពុងតែមានបញ្ហាដូចគ្នាមិនទាន់អាចចូលលេងបានទេ បាទតាក់ទងជាមួយនឹងបញ្ហា financial fair play បាទ La Liga កំពុងសង្កេតជាមួយនឹង Barcelona វាជាការត្រឹមត្រូវនៅក្នុងព័ត៌មានបានលើកឡើង Alvaro Morata ស្ថិតនៅក្នុងបញ្ជីទិញបាទបញ្ជីទិញរបស់ Barcelona ប៉ុន្តែវាគ្រាន់តែជាបញ្ជីគាត់អត់ទាន់អាចធ្វើបាន បាទនៅ ពេលនេះគាត់អត់ទាន់អាចធ្វើបានទេ បាទបាសេឡូណាពេលនេះគឺត្រូវបញ្ចេញកីឡាករដែលខ្លួនឯងគិតថាមិនមានតម្រូវការឬកីឡាករដែលមានតម្លៃពលកម្មខ្ពស់បាទហើយដល់ពេលនេះពីកបាទខំបង្ហាញ statement bank របស់គាត់ថាគាត់អត់មាន ប្រាក់ច្រើនច្រើនប្រហែលទេដែលយោងតាមព័ត៌មានប្រាប់ថាគាត់នឹងគឺមានតម្លៃពលកម្មរហូតដល់40ម៉ឺននៅក្នុងមួយសប្តាហ៍បាទអញ្ចឹងហេតុផលទាំងអស់នេះដែលខ្ញុំជម្រាបជូនទៅកាន់ប្រិយមិត្តថារឿងនេះគឺវាពិបាកទៅរួចបន្តិច បាទលុះត្រាតែហេតុបលហេតុផលទាំង3នេះដែលខ្ញុំជូនទៅកាន់ប្រិមិត្តបាសេឡូណាអាចធ្វើបានទើបអាចយក Erling Haaland បាននៅក្នុងទីផ្សាររដូវកីឡាករនៅរដូវក្តៅនៅក្នុងខែកក្កដាបាទសម្រាប់ Haaland ដូចគ្នាក្លឹបដែលកំពុងតែប្រកួតប្រជែងពេលនេះគឺ Real Madrid Real Madrid ត្បិតតែចង់បាន Haaland ប៉ុន្តែមិនបានដកដៃចេញពី Mbappe នោះទេហើយរឿងរ៉ាវដែលតាក់ទងនឹងការយក Haaland ហើយនឹង Mbappe ទៅកាន់ Real Madrid នេះ គឺស្ថិតនៅក្នុងគម្រោងរបស់លោក Florentino Perez ដែលជាប្រធាន ក្លឹបរៀលម៉ាឌ្រីតផ្ទាល់តែម្ដងបាទអញ្ចឹងមានន័យថាប្រសិនបើវត្តមានរបស់ Erling Haaland ជាមួយនឹងវត្តមាន Mbappe មាននៅ Real Madrid នោះអនាគតរបស់ Karim Benzema នឹងអាចនឹងបញ្ចប់ជា Real Madrid នៅក្នុងរដូវកាលបន្ទាប់ទៀតបាទព្រោះថាអាចនិយាយបានថាគេមានខ្សែប្រយុទ្ធទៅហើយ ហើយបេនសេម៉ាបច្ចុប្បន្នជិតយកគ្រាប់បាទទី300បាន បាទសម្រាប់រៀលម៉ាឌ្រីតហើយបាទអឺបាទសូមចិត្តបាទតាក់ទងជាមួយនឹងហាឡែនមិនទៅរៀលខ្ញុំមិនដឹងទេពេលនេះបាទអ្វីដែលលើកឡើងសម្រាប់ភ្នាក់ងាររបស់គាត់គឺលោករ៉ៃអូឡាគាត់បានលើកឡើងថាសម្រាប់អឺលីងហាឡែនមានប្រមាណក្លឹបដែលគាត់នឹងត្រូវទៅប៉ុន្តែកុំសួរគាត់ថាក្លឹបមួយណាគាត់ណាគាត់តែគាត់ប្រាប់ថាមានប្រមាណក្លឹបដែលគាត់ត្រូវទៅប៉ុន្តែក្លឹបមួយណាគាត់អត់ដឹងទេបាទ និងភ្នាក់ងាររបស់គាត់លោករ៉ៃឡា បាទមាននោះដូចជា Manchester City បាទ Real Madrid Barcelona Manchester United បាទ Paris អត់ទេបាទ Paris គឺឆ្ងាយបន្តិចបាទមួយទៀតគឺ Liverpool អញ្ចឹងមាន5ក្លឹបនេះដែលកំពុងតែចង់បាន Erling Haaland បាទអញ្ចឹងគ្រាន់តែយើងមើលទៅយើងដឹងថាមកដល់ពេលនេះអ្នកណាខ្លះដែលកំពុងតែមានគេហៅថាប្រៀបជាងគេ បាទអ្នកដែលមានព្រៀបជាងគេគឺនៅខាងអេស្ប៉ាញហើយសម្រាប់ Manchester United ដូចខ្ញុំជម្រាបជូនប្រិមិត្តហើយហើយតាក់ទងជាមួយនឹងបញ្ហាគ្រួសារក៏ដូចជាតាក់ទងជាមួយនឹងបញ្ហាលោករ៉ៃអាឡាដែលគឺជាភ្នាក់ងារកីឡាកររបស់ Erling Haaland មិនត្រូវគ្នាជាមួយនឹង Man U ទេបាទអញ្ចឹង Man U រឿងឆ្ងាយជាងគេទៀតហើយបាទបាទឥឡូវយើងនិយាយអំពី Erling Haaland នោះក៏ច្រើនណាស់ដែរប៉ុន្តែ សម្រាប់ព័ត៌មានចុងក្រោយទៀតបាទ Erling Haaland បានបង្ហោះលើបណ្ដាញសង្គមរបស់គាត់បាទ គាត់បានបង្ហោះថាអនាគត របស់គាត់ នៅ6ខែទៀតបាទគឺគាត់នឹងធ្វើបានល្អនៅរយៈពេល6ខែទៀតបាទបាទគាត់និយាយដូចអត់និយាយអញ្ចឹងបាទប៉ុន្តែយើងអត់ដឹងមិនទេណា បាទនេះជាការបង្ហោះរបស់គាត់បាទ